ហើយសាច់ឈាមអ្នកទាំងពីរនេះក៏ជាកូនអ្នកមានដែរណែពូ មនុស្សហ่ะក៏មើលមនុស្សតែសម្បកក្រៅ មនុស្សស្អាតស្អាតដូចជាពួកខ្ញុំនេះមានតែសម្បកខ្លួនទេអេវ៉ាន់ហើយឃើញទេគេកំពុងទៅហៅបុគ្គលិកចុះយើងរវល់តែពេលយប់ហ្នឹងយើងពេលថ្ងៃយើងទៅនេចោលហ្នឹងមិនបាច់ធ្វើការនឹងមួយទៀតទេអេជីកង់អត់ប្រយ័ត្នទេអីមើលមកជីកង់ហ្នឹងឡានថ្មីខ្ញុំទៅទិញណាអើយគិតគិតទៅអត់ស្មើគ្នាពីនេះមែនណា មើលថ្ងៃណាមួយយើងខ្លាចជាមេការយើងស្ដីឲ្យបែបបែបហ្នឹងរហូតដល់តមាត់រួចមកណែគ្នាចង់ដឹងដល់ទេថាណាគេអ្នកមានសំណាងបានគ្រប់គ្រងហាងនឹងបន្តនោះនេះស្អែកគេដឹងបានធ្វើការហ្នឹងឯងហេមើលតែដូចជាជឿជាក់ដល់ហើយណូណែខ្ញុំជាអ្នកណាខ្ញុំជាហងនឹងថាខ្ញុំកំពុងតែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងឯងនាងហងដាច់កតុយនាងហងកបាក់ មែនអីចាណាស្លាប់របស់នាងហ៎ឬក៏ត្រូវគេកាច់បំបាក់បាត់ហើយអូយគួរឲ្យស្ដាយណាស់ណោះដែលធ្វើឲ្យឯងលែងចេះហោះដូចមុនពេលនេះគេត្រឹមតែជាកូនមន់តូចដែលទៅម្ចាស់ហាទឹកតែប៉ុណ្ណោះណាមិនត្រឹមតែប៉ុណ្ណោះទេ គឺជាកូនមន់ដែលទៅកកកកាយរកស៊ីទៀតផងដៃដ៏ស្រស់ស្អាតមុខដ៏ស្រស់សភាឥឡូវខ្លាចជាផ្កាដែលជ្រុលរោបាយហ្នឹង ហើយចុះសេលីននេះមិនគិតចង់និយាយអីជូនប៉មិត្តភ័ក្តិសំណាប់ចិត្តបងឯងបន្តិចទេហ៎គ្នាមិនចង់និយាយព្រោះវាជាសបិនអាក្រក់ឲ្យវាកន្លងពោះទៅណាពុកម៉ាល្អហើយពុកម៉ាពេលឮអញ្ចឹងគ្នាក៏សប្បាយចិត្តដែរគ្នាកំពុងតែមានអារម្មណ៍ថាពួកយើងកំពុងតែមានសេចក្តីសុខពេញលេញនេះទៅអត់នេះប្រហែលជាខ្លាចគេដេញក្បាលចេញទៀតដល់ ទៅបានជានៅសងំមិនតបតដូចជានាងហុងកាលពីមុននេះវាគួរឲ្យសង្វេគថ្ងៃហ្នឹងជាថ្ងៃធ្វើការដំបូងរបស់យើង ហើយក៏ជាថ្ងៃសំណាងរបស់យើងដែរអញ្ចឹងបើសិនជាយើងធំបានគ្រប់យ៉ាង គឺវានឹងប្រសើរឡើងវិញហើយអញ្ចឹងចង់ផឹកកាហ្វេឬក៏ចង់មានហានិភ័យគ្មានគេខ្មាស់ទេនេះឯងគិតថាឯងជាអ្នកណាត្រូវឲ្យពួកយើងខ្លាចទៀតហ៎ ព្រមកាន់តែជាប់ទៅធ្វើប្រហែសមិនហ៎ឆាប់ប្រើហ៎លុនឡាប្រយ័ត្នកែដេញក្បាលចេញហ៎ សួរម្ដងទៀតចង់កម្មងអីគេដែរចង់កម្មងឥឡូវឬក៏មិនបើអត់ទេចាំពេលណាចង់ផឹកចាំហៅខ្ញុំណែមិននឹងមិនលឺទេហ៎ថាយើងចង់បានកាហ្វេបែបក្តៅក្តៅហើយល្វីងខ្លាំងខ្លាំងមែនទៅព្យាបាលជាតិចេញហ៎តែបើសិនជាឯងគ្មានលុយទៅព្យាបាលជាឯងទេឯងអាចលាបាត់ដៃទាំង5នេះមកសុំលុយពីយើងក៏បានដែរចាំយើងចែកខ្លះដោយសារក្តីអាណិត អញ្ចឹងកាហ្វេក្តៅទាំងអស់គ្នាមែនទេស្រាប់តាមមេតាទាំងអស់ទៅយកអីក៏បានដែរលឺនៅថាមិត្តភ័ក្តិយើងស្រេចតាមតែយើងទេលូនឡើងតើយើងបញ្ញាផឹកឥឡូវហ្នឹងលឺអត់នាងស្រីបុគ្គលិកកាហ្វេក្តៅ6កែវ យើងចង់ដឹងថាមីនីសាហ្នឹងវាកែប្រែចរិតបានប៉ុណ្ណាទៅទៅបានជាមីខ្លះនៅល្ងងនៅភ្លើចង់រាប់អានវាទៀតត្រូវអត់មែនទេយើងចង់ដឹងដូចគ្នាដែរ ដើម្បីសុំទោសទេ មនុស្សដូចនីសាមិនត្រូវការពាក្យសុំទោសទេហើយវាក៏មិនសមតម្លៃនឹងសុំទោសដែរពួកឯងជ្រុលពេកណាណែឯងមកជិះដឹងស្អីហ៎ម្ចាស់សម្បីខ្លួនគេគេមិនទាំងថាក្តៅមិនផងត្រូវអត់ទេក្តៅអត់ ក្តៅហើយសាក់មើលដឹងហីចាំមើលមើលថែចង់បានរបៀបស្រោចពីលើក្បាលចង់មកចាក់ដាក់មុខហ្នឹងអញគិតធ្វើស្អីយើងអញសាក់ឡំមើលទៅបើអញចង់មានបញ្ហាធំជាមួយនឹងយើងអញក៏ភ្លេចថាពេលនេះអញក៏មិនខុសអីពីសាក់មាន់វានៅចិត្តងាប់ដែរវើយអញគិតដែរអញអាចយកឈ្នះយើងបាន កុំសង្ឃឹមអញ្ចឹងសម្រាប់ថាហើយចង់បានរបៀបមិនដែរណែយើងពេញចិត្តនឹងបំពេញបំណងឯងណាឯងឈួតឯងឯងធ្លាក់ខ្លួនដល់ថ្នាក់នេះហើយនៅមិនកែច្រឹកទៀតហ៎តែមនុស្សដែលមិនចូលសាលាគ្មានការអប់រំដូចជាឯងណានិយាយមកគឺបែបហ្នឹងឯងខ្ញុំជាមធ្វើធម្មតាឯងប៉ុន្តែ ពួកហែងហ្នឹងឯង ដែលតាមម្លងយើងរហូតសេលីនណាហែងធ្វើរបៀបចេះហៅអីឲ្យប្រកបជាខ្លួនឯងម្ដងមើលអើយើងមិនដែលគិតថាយើងជាខ្លួនឯងទេព្រោះគ្រប់ពេលដែលយើងនៅជាមួយឯងយើងគ្មាន ភាពជាខ្លួនឯងស្រាប់ទៅហើយបើខ្វះភាពជាខ្លួនឯងថយទៅឯងទៀតមិនបញ្ឈប់តាក់ទងមួយនីសាទៅខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែ បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat នេះត្រៃចែកមានសរុបរបស់អត់ដល់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិតរស់រវើង Let's go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 ហើយអ្នកដែលសบายចិត្តជាងគេគឺជាយើងអញ្ចឹងណាមនុស្សដែលអាក្រក់ជាងគេគឺជាពួកឯងមិនមែននីសាទេហើយពួកឯងទាំងអស់គ្នាហ្នឹងណាមិនខអីពីសັດជើងមួនទេណែឯងកាន់ជើងនឹងឈួតនេះឯងដឹងទេថាកាលពីមុនវាជាដឹកសាហាវបែបណាហ៎ហើយឯងដឹងទេ មួយក៏មូលហេតុអីតកតងជាមួយនឹងវារាប់អានជាមួយនឹងវាគឺដោយសារតែនាងនេះវាមានអីឯងថារឿងមកក៏វាមានស្អីម្ចាស់លើក្បាលឯងចឹងហ៎ប៉ុន្តែវ៉ាន់មិនដូចជាពោះហែងទេហើយកុំយកខ្លួនឯងទៅប្រៀបធៀបជាមួយវ៉ាន់ព្រោះថាវាមិនសម មានឆ្កែមួយក្បាលចេញផងមិនស្អុយដល់ទេៅទេអីហ ដៃស្បែកស្ពាន់តាំងពីអង្កាលទៅយកដៃទៅចាប់ពេញកាហ្វេក្តៅអញ្ចឹងណែហេដឹងខ្ញុំធ្វើការនៅនឹងតាំងពីកាលហើយមករបៀបមិនហ្នឹងនាងនៅណារឿងដែលខ្ញុំមិនដឹងនោះអូខ្ញុំដឹងហើយណែលោកឯងលួចតាមណាខ្ញុំមែនទេហឹម មកជួយមកសម្រាប់បន្ថែមនោះមិនដឹងទេណាប្រើឲ្យសួរច្រើនទៅអីមនុស្សអីចម្លែកចម្លែកលោកឯងនេះមិនចម្លែកទៅដឹងពីណាមកថាខ្ញុំធ្វើការនៅនឹងហើយមកពីណាពីណីអូខ្ញុំដឹងហើយប្រាប់ត្រង់មកលួចតាមណាខ្ញុំមែនទេហឹមប្រាប់មក មកចៃនេះឯងមិនអីទេអូមិនបានតែកាន់ប៉ែងក្តៅដល់ថ្នាក់ហ្នឹងគាត់ថាខ្លួនឯងហ្នឹងជា hero មិនមែនស្រីល្ងងជឿអត់ហ្នឹងនេះមិនអីទេអញកុំបារម្ភពួកគេទៅអស់ហើយបាច់បារម្ភទេហើយឯងអត់អីទេអូ ហាញគិតថាគ្នាអីមែនរបួសប៉ុណ្ណឹងណាគ្នាមិនអីទេណាមួយអានឹងរបួសក្រៅខ្លួននឹងមិនរបួសបែបដងណាមិនស្លាប់ទេគ្នាមិនចង់សួរពីអានឹងទេគ្នាចង់សួរពីចិត្តឯងនេះអត់អីទេអូខ្ញុំដឹងថាឯងបាក់ទទួលយក តែឯងកុំពិបាកចិត្តពេកអីណាឯងគិតថាយើងពិបាកចិត្តមែនយើងមិនអីទេយើងនឹងស៊ាំបាត់ហើយស៊ាំនឹងគេក្បត់ហ្នឹងហ៎និយាយបានយ៉ាងម៉េចនេះតែយើងហ្នឹងអញ្ចឹងមែនហ្នឹងយ៉ាងណាក៏វាកាត់ឡើងហើយដែរហើយណាមួយវាសមហើយតែយើងកាលមុនធ្វើបាបគេអញ្ចឹងឥឡូវគេសងវិញអញ្ចឹងវាត្រូវអីយើត្រាម៉ាណាណូ តែវាមិនមែនជាកំហុសរបស់ឯងទាំងស្រុងណាមកពីពួកនោះហ่าវាចង់បានប្រយោជន៍ពីឯងទើបឯងធ្វើបែបនេះវាសមអីអឺប៉ុន្តែយើងគឺជាមនុស្សអាក្រក់អញ្ចឹងណាហើយរាប់អានមួយយើងអាខ្លាចទេខ្លាចអីឯងមិនមែនជាខ្មោចព្រាយខ្លាណាហេតុអីយើងត្រូវខ្លាចបានហើយកុំគិតរឿងអត់ប្រយោជន៍ច្រើនពេកយើងទៅធ្វើការណា ដឹងទេនីសាឥឡូវគឺមិនដូចនីសាកាលពីមុនទេ គេគឺជាមនុស្សតស៊ូហើយស្គាល់ទាំងអ្វីដែលហៅថាជីវិតពិតខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងឯបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងបង្កើតអនាគតល្អឲ្យកម្ពុជា សជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិតរស់រវើង Blasto ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto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 ទើបបានជាពូស្រឡាញ់កូនស្រីពូខ្លាំងយ៉ាងនេះខ្ញុំពិតជាមិនឆ្ងល់ទេពូពិតជាសម្រាងណាស់ដែល មាននីសាធ្វើជាកូនស្រីនៅតាមមើលថែរក្សាពូ មិនគ្រិតសំបីតាមបន្តិចនោះគេឥឡូវកំពុងតែធ្វើការជាមួយនឹងខ្ញុំគេគឺជាមនុស្សតស៊ូព្យាយាមទង្វើរបស់គេ បញ្ជាក់ថាគេគឺជាមនុស្សមានអំណត់ ពូកុំបារម្ភអីណាខ្ញុំនឹងមើលថែកូនពូជំនួសពូឲ្យបានល្អអ្នកគ្រូប៉ែតអ្នកគ្រូប៉ែតអ្នកគ្រូប៉ែតអ្នកគ្រូប៉ែតមានការអីដែរអូនអ្នកគ្រូប៉ែតមុននេះគាត់ញាក់ភ្នែកគាត់អាចដឹងខ្លួនទេអ្នកគ្រូចាចាំបន្តិចខ្ញុំអញ្ជើញដុកទ័រមកសិន មកអីឃើញកដាស់រហូតហើយអាសួរខ្លួនមែនតិចឈឺតែដឹងមានណាកុំភ័យគ្នាមិនងាយឈឺទេអូពុកម៉ាក់និយាយចឹងហើយមានចាប់អារម្មណ៍បែនមកបកក្រោយហ្នឹងណារៀងដូចចម្លែកចម្លែកមកចេះផ្លែកផ្លែកហើយអត់សូវឃើញមកធ្វើការទៀតបែនចុះរវល់អីមែនហើយមានរឿងអីនិយាយមួយបែនមែនទេមានណាតើមានរឿងអីជាមួយបែនហ្នឹងគាត់គ្នាឆ្ងល់សួរហ្នឹងហើយប្រហែលជាឈួតមែនតើហើយ ហើយហើយចុះឥឡូវមិនប្រាប់បាននៅយកអត់មានអីត្រូវប្រាប់ផងអេនិយាយអញ្ចឹងណាស្អែកគ្នាទៅទទួលសញ្ញាបត្រអីហើយចង់ទៅថតរូបមួយគ្នាអត់ហើយយើងទៅបានដែរហើយឯងគិតថាគ្នាពពោះឯងចោលមែនយើងខំពពោះឯងណាមានអីល្អតាបាយហ៊ានបបួលអីយើងក៏ហ៊ានទៅដែរឯងពិតជាទៅមែនណាមិនកុហកឯណាអីចុះគ្នាដែរកុហកឯងពីកាល ណែកុំគិតថាយើងនឹងមនុស្សអាក្រក់ពេកមើលហើយមិត្តភ័ក្ដិយើងទទួលសញ្ញាបត្រមួយទាំងមូលក៏អាចមិនបានមិនអីឥឡូវញ៉ាំបានដែរគេចិត្តដល់ថ្ងៃទទួលសញ្ញាបត្រគេគេសុវ័យចិត្តគេអឺគ្នាអរគុណណៃអរគុណអរគុណឯគេហេតុអីបានអរគុណយើងចង់យើងវាយអរគុណឯងទេយើងអត់ខ្វល់បាននៅ ហើយមិត្តភក្តិរបស់យើងណាអារម្មណ៍ប្រែប្រួលលឿនមកគេមែនប្រសើរឯងហ្មងប្រហែលជាឆ្លងតាមឯងទីដឹងហីហើយមកតាក់តងឲ្យមួយយើងយើងមិនដឹងស្អីផងហើយប៉ារបស់ឯងមកចៃមានមិនធម្មតាតដែរហ្នឹង ថ្ងៃនឹងសាយស្រួលទៀតអីប៉ាផ្កានេះស្អាតទេណាស្អាតដូចប៉ាឯងចឹងប៉ាកូនប្រាប់ប៉ាកូនចិត្តដល់ថ្ងៃចូលរៀនវិញហើយលើកហ្នឹងកូនសន្យាប៉ាថាកូននឹងតស៊ូហើយរៀនធ្វើម៉េចឲ្យបានសញ្ញាបត្រ ត់ឲ្យប៉ាខ្មាស់គេទៀតទេព្រោះឥឡូវហ្នឹងកូនមានមិត្តភ័ក្តិហើយកូនមានការងារឡើងពីកន្លែងទៀតអញ្ចឹងកូនមានអារម្មណ៍ថាកូនសុខចិត្តហើយមានក្តីសុខណាប៉ាអូប៉ាកូនចង់ប្រាប់ប៉ាមួយទៀតកូនមានមិត្តភ័ក្តិសំណប់ចិត្តមួយហើយពីអ្នកកូននោះមានចំណុចដូចគ្នាច្រើនណាស់ណាប៉ាហើយនៅមានម្នាក់ទៀតកូនក៏អត់ច្បាស់ដែរ ថាម្នាក់នឹងជាមិត្តភក្តិប្រកូនឬក៏ជាសត្រូវប្រកូនណាពួយម្នាក់នឹងម្ដងអាក្រក់មួយកូនម្ដងល្អមួយកូនហើយអារម្មណ៍របស់គាត់នឹងពិបាកទាយជាងអាកាសធាតុទៀតអស់ប៉ាមិញប៉ាញ៉ាំភ្លេងមែនទេ ដែរហើយកូនសុបាយចិត្តដែរណាប៉ាប៉ាឆាប់ជឿណាប៉ាកូនចាំប៉ាណា ចាំជួយឲ្យគ្នាឆាប់ចេះជិះណាព្រោះតិចទៀតវ៉ានលែងបានទៅប្រហែងទៅអីអញ្ចឹងហែងត្រូវនាំវ៉ាន់ទៅទទួលសញ្ញាបត្រកុំឲ្យខ្មាស់វ៉ាន់ណាដឹងអត់អត់អីទេលីសាប៉ុណ្្នឹងណាវាគ្មានអីពិបាកអី មានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិតរស់រវើង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 មើលខ្ញុំនេះក្នុងផ្លូវល្អខ្លះផងទៅខ្ញុំមិនអាក្រក់ដូចតែនាងគិតទេហើយបើដឹងហើយខ្ញុំអាក្រក់ហើយមកចិត្តខ្ញុំធ្វើអីទៀតណែធ្វើអីដឹងខ្ញុំមិនណែនេះបើសិនជាខ្ញុំអត់ចង់ប្រឡែងហ្នឹងមិនដែរហ៎ណែហើយនេះជាម៉ូតូនាងមែនមនុស្សអាក្រក់ណែកុំប្រាប់ថានាងធំប៉ុណ្ណឹងហើយណា អត់ចេះជិះម៉ូតូហ៎រឿងខ្ញុំកុំចេះមានម៉ូតូជិះហើយអត់ចេះជិះអញ្ចឹងបានតែបដាទេអីហ៎ហេម៉េចយើងចេះជិះអត់ចាណែនាងសួរអ្នកណា គេបើសិនជាសួរខ្ញុំខ្ញុំមិនប្រាប់ទេមនុស្សអាក្រក់តែប៉ុណ្្នឹង mấy ừ. chắc mến. Nè, chi cân đây. đây ai hiện nhau mẹn ừ. Vội nhưng sinh á chào mừng nhưng đi kịch bây giờ ngay sinh nè nè cùng từ láng luôn anh phua phê bà mà riêng á gặp thêm thai đây vậy lên ta phải hiện tiện quá សម្បរខ្ញុំសិនទៅខ្ញុំដេកគិត3 4ថ្ងៃសិនអេចេញមកបងអត់បរិញ្ញាអត់ទៅមនុស្សអត់ចិត្តណែណែណែខ្ញុំនិយាយលេងទេខ្ញុំបរៀនក៏បានដែរណាអូខេអញ្ចឹងខ្ញុំអង្គុយពីក្រោយខ្ញុំជួយទប់ហើយភ្នែកហ្នឹងម្លឹងមើលទៅខាងមុខក៏បានហើយបោះអូខេអូខេចេះទៅណាដាក់ជើងឡើងមកដាក់ជើងឡើង ជើងឡើងមកអូខេនឹងយេមើលទៅមុខហ៎ឃើញទេឃើញទេឃើញទេហេលើកតែជើងទេបានហើយឃើញទេឃើញទេបាទអត់ជីអញ្ចឹងណាយេតោះឥឡូវសាក់ជីមើលតែបន្តិចទៀតទៅខ្ញុំគិតថា នាងចេះពីបានហើយតោះទៅទៅតិចភ្នែកមើលទៅមុខទៅ មហើយមិនក៏ធ្វើចរិតដូចកូនក្មេងទៀតចាបែននិយាយថាខ្ញុំមានឆ្ងល់រឿងមួយសួរបានទេហើយពេលសួរហើយកុំភ្លេចឆ្លើយខ្ញុំផងណាមិនបានបែនចូលចិត្តបង្ហាញខ្លួនគ្រប់កន្លែងអញ្ចឹងយ៉ាងនៅពេទ្យនៅហាងកាហ្វេហើយនៅក្នុងក្លឹបមួយទៀតអូណែតិចមកពីដឹងថាខ្ញុំធ្លាក់ខ្លួនហើយចង់ឲ្យសងសឹកមែនហ្នឹងណែអាចទេខ្ញុំនេះទំនេរដល់ម្លឹងទៅតាមដាននាងនោះហ៎ ចឹងបានន័យថាជាចៃដន្យនេះប៉ុន្តែខ្ញុំមានអារម្មណ៍ថា ដូចជាមានគេតាមដានខ្ញុំមិនទេអូយរងសម្ពាធដល់ហើយណែនាងជប់ដំឡើងខ្លួនឯងទៀតទៅបានទេហ៎អាណាទៅទំនេរទៅតាមដាននាងទៅហ៎មើលភ្នែកយើងមកចាំហើយនិយាយប្រាប់ខ្ញុំត្រង់មកហេតុអីបានពីរនាក់យើងជួបគ្នារហូតចឹង អើយបានហើយឈប់ដំឡើងខ្លួនណាទៀតទៅខ្ញុំគ្មានពេលណាតាមដានយើងទេបានហើយខ្ញុំត្រឡប់ទៅវិញហើយខ្ញុំមិនចង់នៅក្បែរយើងទេ ចង់គេចបានមែនខ្ញុំគិតថាបែនឯងហ្នឹងតាមដានខ្ញុំអីបើមិនចឹងមិនដឹងថាខ្ញុំនៅកន្លែងណាគ្រប់ពេលចឹងទេបែនណាតែបែនឯងទៅខ្ញុំគិតថាបែនឯងលួចស្រឡាញ់ខ្ញុំឯណា មានភាពចៃដន្យពីណាមកជួបគ្នាច្រើនអីច្រើនដល់ចឹងឯងហើយបើនិយាយថាព្រមលិខិតគឺត្រូវតែអត់ទៀតដែរតែបើសិនជានិយាយថាបែនឯងមានបំណងចង់តាមដានខ្ញុំណាអានឹងមិនត្រូវ គេមកណែមនុស្សដូចហែងគេនៅចេះរៀនចាំមហាជាឡាយបានតែមិនធម្មតាប៉ុណ្្នឹងណាគ្នាគ្មានសមត្ថភាពតិចតែថ្ងៃនេះថ្ងៃពិសេសបងហែងចឹងអាមួយនេះណាទុកចិត្តបានយើងចេះជីវប្រមាណបាច់មើលស្មើនឹងណាប្រហែលជាគាត់អត់តន់ភ្ញាក់ពីគេទេបើគាត់ភ្ញាក់ក៏គាត់មិនទៅដែរគ្នាស្គាល់គាត់ច្បាស់ 드라마에 tụi sẽ không hướng trong niệm Tức nãy chẳng hố trên mơ lâu ơi Mày, mày chẳng thơ đã ra sầm đáy, đã đào tầm này, đã ra tức này, không có nhìn gì niệm mẹ Ờ là ơi chẳng, nhẹ, lao quá, chẳng khi chuyên tầng Lòi đứa mọ, ngày nâng á, chặt tục tha, chẳng dây nèm ra hải nè Hai, bà sẽ chịu bản anh trong phở dân ấy á, có tam chất đài, dư đi đi nâng ra đấy នៅតារាម៉ាច្រើនពេកតិចឲ្យដើរទៅលើអាអូចឹងអូអត់ប្រាប់អត់ដឹងសោះបើអញ្ចឹងណាសាច់ជីទៅចង់ដឹងតាហែងណាហ៊ានទុំយើងចោលអត់នេះឯងតែចិត្តទុកយើងចោលដែរ ល្អដូចពួកម៉ាក់នេះទុកគ្នាចោលឯមែនទេណាគេមិត្តភ័ក្រឯងអឺទៅគេសុំតោះយឺតមកលើណាលោកនាងអើយអត់ឌុងគេអូយលើហែងជូនយើងទៅអត់បើជូនទៅទេស៊ីដីតាំងពីអ្នកលើអើយអឺទៅឯងចឹងអ្នកញញខ្ញុំណាអ្នកនឹងស្អាតទៅណា ចឹងខ្ញុំនឹងជួលអ្នកនាង ទៅទទួលបរិសិសាមិនឲ្យខកឯណាខ្ញុំនឹងថាខ្ញុំកំពុងតែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុងរងេតែខ្ញុំត្រូវតែរងមមឲ្យដើរទៅមុខ មនុស្សដូចខ្ញុំនឹងអត់ប្រយោជន៍មែនតាហេណាប់ចិត្តនេះហើយនៅទីនេះហេអូបីគ្នា3ឆ្នាំហើយហើយនៅតារានេះសា ហើយមានដឹងថាហើយចង្រៃប៉ុណ្ណាឯងទៅដល់កន្លែងណាអាលីកន្លែងហ្នឹងអញ្ញុំសុំទោស ខ្ញុំមិនអាចនៅបន្តបានទេហើយខ្ញុំក៏មិនចង់នៅជាមួយមនុស្សដែលកុហកខ្ញុំកន្លងមកនឹងដែរខ្ញុំសុំលីសាកុំឲ្យទៅទៅបានទេ